សួស្តីបងប្អូនបាទថ្ងៃនេះលាយ LBL LBL បាញ់ទ្វាបាញ់ថ្នាំតំណប់វាកុំឲ្យប្រេះបងប្អូននេះគឺជា BL យើងបន្តពីឆ្លាក់រួចខាត់ឲ្យស្អាតរួចយើងចាប់ផ្ដើម លាយ BL បាញ់ត្រណប់វាកុំឲ្យវាក្តៅប្រេះបែកឲ្យវាជ្រាបចូលទៅក្នុងសាច់ឈើចាប់ផ្ដើមយើងលាយថ្នាំបាញ់ BL បងប្អូនយើងយក BL មកលាយជាមួយនឹងសាំងក្អូបលេខក្លុកវាសពរួចយើងចាប់ផ្ដើម បាញ់យកបណ្ណយបងប្អូន បាទនេះចាប់ដើមបាញ់ហ្នឹងបងប្អូនបាញ់ត្រណប់វាបងប្អូនប្រភេទឈើថ្នងបងប្អូនទ្វាផ្ទះ ឆ្លាក់ទេខាងមុខទេបងប្អូនអានេះខាងខ្នងរបស់វាបងប្អូនខាងខ្នងរបស់វាជិលឆ្លាក់នេះបាញ់ខាងខ្នងម្ដងបងប្អូនយើងឆ្លាក់ទាំងមុខទាំងក្រោយទៅវា ស្ដើងសាច់ឈើខ្លាំងបងប្អូន បងប្អូនអត់ឃើញចាំងមិនមែនជាថ្នាំសិលិចបាញ់ចាំងទេបងប្អូននេះគឺទ្រនាប់ថ្នាំនប់ DL បើសិនតែយើងបាញ់សិលិចតែម្ដងបានឃើញចាំងឡើង សម្រស់វាកាន់តែស្អាតបាទដល់ពេលវាជ្រាបចូលក្នុងសាច់ឈើទៅ គឺវាបាត់អស់ភាពចាំងរបស់វាជ្រាបចូលក្នុងសាច់ឈើ តែវាធម្មតាវិញវាអត់ដូចស្លេចទេណាបងប្អូន